ពូនិយាយរឿងបូដូបន្តិចមកអឺតកតងទៅនឹងកីឡាករខ្សែប្រយុទ្ធសេចក្ដីពុកតិកាល់គ្រីស្ទីណូរ៉ូណាល់ដូបាទមូលហេតុអីដែលគាត់បានពាក្យស្លាកប្រធានក្រុមមួយថ្ងៃប៉ះជាមួយនឹងក្រុមបាល់ទាត់វ៉ុលវ៉លនៅនៅទឹកដីអូត្រាហ្វតបាទបើតាមសម្ដីរបស់គ្រូបុកសេចក្ដីអាល្លឺម៉ង់មកគឺលោករ៉ូរ៉េណេគាត់បានចេញមកបញ្ជាក់ប្រាប់សារព័ត៌មានថាហេតុផលដែលគ្រីស្ទីណូរ៉ូណាល់ដូពាក្យស្លាកប្រធានក្រុមនោះគឺដោយសារតែបាទអវត្តមានខ្សែការពារកម្ពូល បាទល្អលើលោកគឺអាចុយម្រាអាឃ្លោក បាទអាឃ្លោករបួស ហើយការពិតទៅគឺមានជំរឿពីរដែលត្រូវបើពាក្យស្លាកប្រធានក្រុមចំនួនក្លោបបាទទី1គឺ Cristiano Ronaldo ទី2គឺ David De Gea ក៏ប៉ុន្តែបើតាមការសម្រេចចិត្តរបស់លោក Rarelli គាត់បាននិយាយថាដោយសារបាទ Ronaldo គឺមានភាពចាស់ទុំនៅលើទីលានច្រើនជាងកីឡាករណាណាទាំងអស់បាទដោយសារគាត់បាទមានអាយុច្រើនផងហើយមានវ័យចាស់ទុំជាងគេផង បាទគាត់ក៏សម្រេចចិត្តឲ្យ Cristiano Ronaldo នោះគឺពាក្យស្លាកប្រធានក្រុម បាទក្នុងនាមជាមេក្រុមដើម្បីដឹកនាំការប្រកួតបាទថ្ងៃដែលប៉ះជាមួយនឹងក្រុម Volvo ក៏ប៉ុន្តែបើលទ្ធផលដែលប៉ះមួយ Volvo ហ្នឹងគឺផ្ទុយពីការរំពឹងទុករបស់អ្នកគ្រប់គ្រងបាទគឺចាញ់ Volvo នៅក្នុងទឹកដីខ្លួនឯងនៅ Old Trafford លទ្ធផល1ទល់នឹង0បាទ1-0ហើយបន្ទាប់នឹងពេលនេះបាទបន្ទាប់ពីចាញ់ Volvo 1-0ហើយហ្នឹងបាទលឺមានព័ត៌មានថា Man U អាចនឹងបាទដាក់គោលដៅទិញខ្សែបម្រាមកីឡាករ Robin Neves បាទពីក្រុម Bolton Volvo បើប្រសិនបើបើបើបើសម័យខ្លួនបើពិតជាចង់ផ្លាស់ប្ដូរមិននោះបើលើថា Robin Evans នេះក៏ចង់បើមកចូលរួមជាមួយនឹង Man U ស្រាប់ទៅហើយបើប្រូរូគេនឹងគឺស្រមៃចង់លេងជាមួយនឹងកម្ពូលខ្សែអាយុលំដាប់ពិភពលោកគឺ Cristiano Ronaldo ជាពិសេសគឺមានបំរុងសញ្ជាតិរបស់គេម្នាក់ទៀតបាទគឺកីឡាករ Bruno Fernandes ចាំបានន័យថា Robin Evans បាទគឺពិតជាគោលដៅមួយដែល Man U ប្រុងនឹងទិញបាទនៅក្នុងកំឡុងពេលបើកទីផ្សារដូរនេះពេលនេះបាទនៅក្នុងខែមករានេះ ក៏ប៉ុន្តែបើឥឡូវនេះគឺមិនការចរចាដូចជាមិនទាន់ការឡើងជាជាក់លាក់នៅឡើយទេ ថាបាទខ្ទង់តម្លៃហ្នឹងគឺប៉ុន្មានបាទបាទ Robin Neves ខ្លាយជាគោលដៅចាប់អារម្មណ៍មួយរបស់ក្រុមបាទតមែនយូបន្ទាប់ពី Man U បរាជ័យបាទចាញ់ Volvo លទ្ធផល1-0បាទនៅលើទឹកដីខ្លួនឯងកាលពីប្រហែលថ្ងៃមុនអញ្ចឹងកុំឆ្ងល់ថាហេតុអីបាន Cristiano Ronaldo បាទពាក្យស្លាប់ប្រធានក្រុមគឺដោយសារឃ្លោករបួសហើយគាត់មានភាពចាស់ទុំគាត់មានអាយុច្រើនផង ដល់ពេលអញ្ចឹងគ្រូវឹកក៏ឲ្យស្លាកប្រធានក្រុមរបស់តែគាត់ពាក់ទៅតែឥឡូវនេះគាត់ពាក់ក៏អត់មានកវែងចោលដោយការប៉ាសៀប៊ីទេណាបាទការប៉ាសៀប៊ីកានោះគឺដោយសារបាទគាត់ខឹងនឹងអាញាកដាលបាទអាញាកដាលខ្សែបន្ទាត់បាទខេងបាល់ចូលនៅក្នុងហ្គោលហើយបាទជាអត់លើកបាទបាទជាអត់ឲ្យអាបាល់នឹងទៅគាត់វិញបាទអញ្ចឹងបានគាត់ខឹងខ្លាំងណាស់នៅសល់ម៉ោងបន្ថែមប្រហែលនាទីគាត់ដោះស្លាកទីក្រុងគាត់ចង់គាត់ដើរចូលទៅក្នុងបាត់ទៅអាហ្នឹងគឺមូលហេតុដែលគាត់បាទមូលម៉ៅ យើងក៏និយាយថារដូវលេងឆ្លើយបាទគាត់បោះស្លាប់ទាំងក្រុមចោលទាំងដែលពេលវេលាមិនទាន់ចប់ការប្រកួតក៏ប៉ុន្តែពេលហ្នឹងគឺគាត់ទប់អារម្មណ៍លេងជាប់ហើយបាទប្រុសគ្រប់គ្នានៅលើទីលានគេបានខេកដោយភ្នែកទាំងគូថាបាល់នោះគឺពិតជាចូលមិនចូលឡើងកន្លះម៉ែត្រទេបាល់ហ្នឹងប៉ុន្តែបើកំហុសធំជាងគេគឺអញ្ញាកដាខ្សែបន្ទាត់អញ្ញាខ្សែបន្ទាត់អញ្ញាកដាខ្សែបន្ទាត់គាត់រត់មកគាត់ខេកបាល់នឹងចូលហើយបែរជាគាត់គិតថាបាល់នឹងមិនទាន់ចូលទៅវិញគាត់ថាគឺជាកំហុសបច្ចេកទេសដែលគាត់យល់ច្រឡំ ថ្ងៃហ្នឹងគឺប៉ូទុយហ្គាល់ត្រូវលេងវគ្គជម្រុះបាទជាមួយនឹងហ្សេប៊ីថ្ងៃហ្នឹងប្រសិនបើគ្រាប់បាល់នឹងឲ្យបើឲ្យចូលម្លេះប៉ូទុយហ្គាល់គឺមិនយ៉ាប់យើងដល់ថ្នាក់ទៅលេងនៅវគ្គជំរុះប្រមាណ12ប្រទេសហើយយកតែ3ក្រុមឡើងទៅទៀតបើទៅលេងវគ្គ play off អញ្ចឹងមកតាឥឡូវនេះគឺរឿងរ៉ាវហើយបាទប៉ូទុយហ្គាល់ហើយ Cristiano Ronaldo ប្រសិនបើឆ្នាំនេះប៉ូទុយហ្គាល់ត្រូវបាត់បង់កៅអី បើ FIFA World Cup ដែលធ្វើឡើងនៅឆ្នាំ2022នាចុងឆ្នាំនេះនៅប្រទេសកាតាមែននោះអាចថានេះគឺជាពេលវេលាចុងក្រោយរបស់គាត់ហើយហេតុអីបានពូហ៊ាននិយាយចឹងព្រោះដោយសារបច្ចុប្បន្នរ៉ូណាល់ដូគឺជិតឈានចូលដល់វ័យ37ឆ្នាំហើយអញ្ចឹង World Cup គេលេង4ឆ្នាំម្ដងអញ្ចឹងបានន័យថាប្រសិនបើគាត់37អញ្ចឹង4ឆ្នាំទៀតគាត់លេងទៀតអញ្ចឹងប្រហែល41អញ្ចឹងពេលវេលានឹងប្រហែលជាតិចទៅតិចមែនតើហ្មងអញ្ចឹងឆ្នាំនេះ បាទឥឡូវនេះពេលនេះឆ្នាំនេះបាទប្រសិនបើពោតិកាលពិតជាអត់មានលទ្ធភាពបាទលេងបានអាវៈ play off នឹងជាប់ទៀតអាហ្នឹងគឺអស់ហើយបាទរ៉ូណាល់ដូគឺដឹងតែ end game ហើយបាទពុះហ៊ាននិយាយទុកមុនមកបាទលេងបានគាត់គឺលេងបានឃើញគាត់លេងនៅនៅព្រឹត្តិការណ៍ FIFA World Cup ទីនេះវាអញ្ចឹងតោះនេះលោកតានិយាយ អឺជុំវិញរឿងរ៉ាវរបស់លោកញ៉ាណីម៉ាបាទដែលបងប្អូនយើងគាត់សួរថាតើការប្រកួតបាវគ្គ16ក្រុមចុងក្រោយ នៅជើងទី1ដែលត្រូវប្រព្រឹត្តឡើងនៅខែកុម្ភៈបាទយប់ថ្ងៃទី15 16ខាងមុខនេះតើណីម៉ាអាចនឹងចូលលេងបានឬក៏យ៉ាងម៉េចបើតាមពូតាមដានបារលព័ត៌មានដូចជាសុខភាពរបស់លោកញ៉ាណីម៉ាបាទលោកញ៉ាណីម៉ានឹងគឺបើនិយាយមែនតើប្រហែលជា80%ក្មួយបាទ80%លោកតាលោកយាយ ប្រហែលជាមិនអាចចូលរួមលេងបាទនៅក្នុងវគ្គ16ក្រុមថ្ងៃប៉ះជាមួយនឹងក្រុមបាល់ទាត់អាត្រីសរ៉េលម៉ាឌ្រីតបានទេព្រោះដោយសារមើលទៅលើរបួសជើងដែលគាត់បាទរបួសដល់បច្ចុប្បន្ននេះគឺនៅប្រើឈើច្រត់ឡើយទេបាទនៅប្រើឈើច្រត់បាទនៅប្រើជើងច្រត់ដើម្បីទប់លំនឹងនៅពេលដែលគាត់ដើរអញ្ចឹងមើលទៅរបួសរបស់គាត់នោះគឺមិនទាន់ធូរស្រាលទេអញ្ចឹងបានពូហ៊ានកំណត់ថាថ្ងៃ16បាទថ្ងៃខែកុម្ភៈខាងមុខនេះដែលជាថ្ងៃប្រកួតជើងទី1នៅក្នុងក្របខ័ណ្ឌបាល់ទាត់ UEFA Champions League បាទគឺលោកអុកញ៉ាណៃម៉ាគឺប្រកាសជាអវត្តមាន100%ក៏ប៉ុន្តែបើនិយាយអំពីជើងទី2បាទជើងទី2គឺយើងមានសង្ឃឹមបាទមានសង្ឃឹមច្រើនដោយសារគាត់អាចជាទាន់មកជើងទី2តែបើជើងទី1គឺប្រកាសណាស់ហើយថាលោកអុកញ៉ាប្រកាសជាអត់បានលេងទេបាទថ្ងៃប៉ះជាមួយនឹងក្រុមបាល់ទាត់ Real Madrid បាទនៅថ្ងៃប៉ះជាមួយនឹងក្រុមបាល់ទាត់ Real Madrid ក៏ប៉ុន្តែនៅមានកីឡាករ Superstar សំខាន់សំខាន់មានទៀតបើមានដូចជា Mbappe មានដូចជា Lionel Messi បាទ Angel Di Maria បាទដែលត្រូវត្រៀមលក្ខណៈដើម្បីជួយក្រុម Paris Saint-Germain បាទតទល់នឹងក្រុម Adresa Real Madrid បាទពួកគំនុំនេះគឺជាគំនុំដែលត្រូវសងសឹកគ្នាពួក Real ធ្លាប់បាទរងទឹកអអធិស្ឋានបាទ Paris ធ្លាប់រងទឹកភ្នែកបាទរួចម្ដងទៅហើយការពីប៉ះ Real Madrid បាទនៅក្នុងជំនាន់ Cristiano Ronaldo លេងបាទយើងឃើញថាបាទព័ត៌មាននៃការផ្លាស់ប្ដូរបាទរបស់កីឡាករ Philip Coutinho ពីរបស់ Barca ហើយនិងអ្នកគ្រប់គ្រងរបស់ Liverpool បាទយើងនៅចាំបានទេកាលពីកំឡុងឆ្នាំ2018បាទកីឡាករ Philip Coutinho បានផ្ទេរទៅកាន់ក្រុមអ្នកមានបន AC Barcelona បាទពលគឺចាប់តាំងពីគាត់បាទផ្ទេរពី Liverpool កាលពីឆ្នាំ2018បាទទៅទៅទៅទៅបាសេហ្នឹងគឺគាត់បង្ហាញខ្លួនបានតែចាត់76ដង ទេបាទសុទ្ធបាន17គ្រាប់ហើយរដូវកាលបន្ទាប់បាទរដូវកាល19 18 20ហ្នឹងគឺត្រូវបានក្លឹប IC បាយមនិចបាទខ្ចីជើងប៉ុន្តែបើយើងនិយាយពីរឿងខ្ចីជើង យើងដឹកដើមដឹកដើមដល់អលទ្ធផល82ទៀតហើយ អញ្ចឹងវាភ្ជាប់គ្នាបាទយើងនឹកឃើញដល់ Philip Coutinho យើងនឹកឃើញដល់រឿងបើយើងខ្ចីជើងដល់ពេលយើងនឹកឃើញដល់រឿងខ្ចីជើងយើងនឹកឃើញដល់លទ្ធផលដែលបាយិនលុត AC Barcelona ដល់លទ្ធផល8ទល់7ក៏ប៉ុន្តែបាននេះគឺជាការប៉ັດមួយដែលមិនអាចប្រកែកបានបាទជុំវិញលទ្ធផលនេះហើយឥឡូវនេះគឺបាទ Philip Coutinho បាទគឺត្រូវបានក្លឹប Aston Villa ខ្ចីជើងហើយបាទ ខ្ចីជើងមកក្រោមការរញ៉របស់លោក Gerard Steven Gerrard បាទយើងនៅចាំបានថា Steven Gerrard នេះគឺជាអតីតបាទកីឡាកររបស់ក្រុមបាល់ទាត់ Liverpool ហើយក៏ជា legend ម្នាក់បាទរបស់ Liverpool ហើយគាត់ក៏ធ្លាប់បានលេងជាមួយនឹង Philip Coutinho ដែរបាទមុនពេលដែលគាត់បាទចូលនិវត្តន៍ក៏ប៉ុន្តែឥឡូវបាទពួកគេជួបគ្នាម្ដងទៀតគឺមិនមែនជួបគ្នា ជាកីឡាករដូចមុនទេបាទជួបគ្នាលើនេះគឺជួបគ្នាក្នុងនាមជាគ្រូហើយនឹងសិស្ស បាទព្រោះតាមបច្ចុប្បន្នបាទលោក Steven Gerrard បើវ័យ40ឆ្នាំហ្នឹងគឺគាត់បានជាខ្លាយជាគ្រូបង្វឹកបាទដឹកនាំឲ្យក្រុម Aston Villa ដែលមានកម្រិតមធ្យមមួយបាទនៅលើកំពូលរបស់ប្រទេសអង់គ្លេសហើយសួរថាតើបាទ Philip Coutinho ហេតុអីក៏គាត់ចាក់ចេញបាទពី Barcelona យើងតាមដានមកយើងសង្កេតឃើញថាការផ្លាស់ប្ដូរបើការផ្លាស់ប្ដូររបស់ Philip Coutinho ពី Liverpool ទៅ Barca បាទការពិតទៅ គឺវាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែន បាទគឺយើងគិតដែរថាហ្វីលីបកូទីញ៉ូទៅបាសេប្រកាសជាមានអនាគតល្អប្រកាសជាជោគជ័យនៅទីនោះហើយពួកអង្គការដែលហ្វីលីបកូទីញ៉ូផ្ទេទៅកាលនោះគឺមាន បាទកីឡាករល្បីល្បីច្រើនបាទនៅទីនោះដូចជាលីនអេមេស៊ីដូចជាលូវីសវ៉ារេសក៏ប៉ុន្តែអ្វីដែលគាត់គិត អ្វីដែលយើងគិតគឺมันដូចការរំពឹងទុកទេបាទការចាក់ចេញពីលីវភូលទៅបាសេនោះគឺឥឡូវនឹងសឹងថាធ្លាក់ដល់កម្រិតសូន្យហើយបាទសម្រាប់ហ្វីលីបកូទីញ៉ូ បាទគឺហៅលេងលឺហើយបាទប៉ុន្តែឥឡូវនេះគឺគាត់សម្រេចបាទគាត់សម្រេចមកហើយគាត់ចាក់ចេញក្នុងលក្ខខណ្ឌជ័យជើងមួយ បាទដោយគាត់ត្រឡប់មកកាន់ទឹកដីអង់គ្លេសម្ដងទៀតបាទចូលរួមជាមួយនឹងក្រុមបាល់ទាត់ Aston Villa ដែលមានលោក Steven Gerrard បាទជាលោកគ្រូបង្វឹកអញ្ចឹងចាំមើលថាការខ្ចីបាទការការការខ្ចីជើងបាទ Philip Coutinho បាទតើគាត់នឹងបង្ហាញទំអឺអឺតម្រង់លេង បាទយ៉ាងម៉េចវិញឬក៏ល្អប្រសើរដូចនៅពេលដែលគាត់លេងនៅលីវើពូលកាលពី3ឆ្នាំមុនបាទកាលពី3ឆ្នាំមុនបាទឥឡូវនេះគឺគាត់មកហើយបងប្អូនបាទមកហើយបាទនៅតែថ្ងៃធ្វើតេស្តសុខភាពហើយបង្ហាញខ្លួនចំពោះអ្នកគ្រប់ត្រូលតែប៉ុណ្ណោះអាណិតគាត់ដែរបាទអាណិតគាត់មែនទែនបាទ Philip Coutinho បាទវាមិនគួរថាគាត់ធ្លាក់ធ្លាក់ដល់កម្រិតមួយដែលអឺហៅលេងលឺដូចនេះទេ បាទនិយាយមែនតើទៅគឺគាត់គឺជា superstar សំខាន់មួយដែល Liverpool សឹងថា มันអាចខ្វះបានទេបាទក៏ប៉ុន្តែដោយសារការសម្រេចចិត្តរបស់គាត់ហើយជុំវិញការសម្រេចចិត្តដែលគាត់ចាក់ចេញពីពី Liverpool ទៅ Barca ហ្នឹងសូម្បីតែលោក Steven Gerrard ក៏គាត់អឺបាទគ្រប់ត្រូលគាត់ថាបើគាត់សម្រេចចិត្តហើយគឺមានតែជូនពរគាត់តែប៉ុណ្ណោះប៉ុន្តែអ្វីៗគឺมันដូចអ្វីដែលគាត់គិតទុកទេបាទបានន័យថាវាវាសឹងថាបាត់បាទបាត់ប្រជាប្រិយភាពបាត់ឈ្មោះពីពីវិស័យបាល់ទាត់បាទបាទបាត់អស់ហើយ ឥឡូវហ្នឹងគឺគាត់ត្រូវបានអាស្តុនខ្ចីជើងជាមួយតែការបង្ហាញខ្លួននៅសប្តាហ៍បន្ទាប់ឲ្យអាស្តុនបាទគាត់អាចនឹងលេងបានល្អប្រសើរដោយអ្វីដែលគាត់បានលេងនៅលីវពូលកាលពី3ឆ្នាំមុនឬអត់បាទអនាគតរបស់ Philip Coutinho ពេលនេះគឺជាអនាគតចុងក្រោយហើយ